បើសិនជាយើងមើលការប្រកួតរបស់អាសង់ទីនចុងក្រោយយើងអាចនិយាយបានថាមានភាពល្អប្រសើរបាទប៉ុន្តែប្រិមិត្តដឹងស្រាប់ហើយការប្រកួតនៅក្នុងអាឡាទីនយើងពិបាកនៅក្នុងការសន្និដ្ឋានណាបាទអ្វីទៅដែលយើងនិយាយថាពិបាកនៅក្នុងការសន្និដ្ឋានគាត់លេងនៅក្នុងអាមេរិកឡាទីនគាត់លេងផ្សេងបាទអាមេរិកខាងត្បូងគាត់លេងរបៀបនឹងផ្សេងប៉ុន្តែនៅពេលដែលគាត់ចូលលេងនៅ World Cup គឺគាត់លេងរបៀបផ្សេងបាទលេងអត់ដូចគ្នាទេ ប្រសិនបើយើងនិយាយទៅមើលទៅគូបាល់របៀបហៅថាអត់មាន counter អីខ្លាំងទេបាទមួយមួយមួយមួយលេងដូចជាហៅលក្ខណៈហៅថាឡង់សេអញ្ចឹងណាបាទអត់មានលក្ខណៈមួយថាបុកសន្ធាប់ដូចបាល់នៅអឺរ៉ុបទេដល់អញ្ចឹងបើឲ្យខ្ញុំបកស្រាយទៅថាអាសង់ទីនមិនដែរពិបាកណាស់លុះត្រាតែអាសង់ទីនមកប៉ះក្រុមនៅអឺរ៉ុបមកបាទឧទាហរណ៍អាសង់ទីនប៉ះមួយបែលហ្សិកអាសង់ទីនប៉ះជាមួយនឹងអង់គ្លេសហ្មងអាហ្នឹងបើយើងអាចបកស្រាយបាន ប្រសិនបើអាសង់ទីនលេងនៅក្នុងតំបន់អាមេរិកខាងត្បូងដូចគ្នាពិបាកបកស្រាយណាស់មកដល់ពេលនេះប្រិយមិត្តទៅមើលបាល់អាមេរិកខាងត្បូងពេលខ្លះក្រុមណានៃនោះមកស៊ីអាសង់ទីនក៏មានដែរបាទអញ្ចឹងមានន័យថាពិបាកណាស់បើប្រិយមិត្តឲ្យសួរនៅពេលនេះគឺអាសង់ទីននៅពេលនេះគឺពិបាកនៅក្នុងការបកស្រាយបាទអត់ដឹងបកស្រាយមិនព្រោះគាត់លេងនៅប្រទេសគាត់តំបន់របស់គាត់ផ្សេងគាត់មកលេងនៅក្នុងតំបន់អឺរ៉ុបផ្សេងបាទ តានិយាយពី CT ផងបាទនិយាយពី Man U ច្រើនហើយបាទតែចាំអ៊ុតមើលថាតាអូឡេគាត់ចេញពេលណាអើយបាទពុទ្ធាបាទពុទ្ធាភួងហើយបាទកីឡាករមកពីឡាទីនភាគច្រើនស្គីលញាក់ច្រើនណាស់បាទបើគាត់លេងនៅឡាទីនមានអីប្រិមិត្តបាទលេងតាមមើលទៅដូចជាមើលទៅអង្គុយដេកទេបាទវាអត់មានបុកសន្ធាប់គ្នាទៅវិញទៅមកទេបាទមួយមួយត្រូវរត់រត់ទៅមុខអញ្ចឹងទៅបុកបន្តិចអញ្ចឹងទៅ បើមកវិញគឺគឺអត់សម្រុកលឿនមកវិញទេមួយមួយអញ្ចឹងបាទបែបអញ្ចឹងបាទដោយប្រិមិត្តធ្លាប់មើលបាល់អ៊ីតាលីដឹងហើយបាទតែអ៊ីតាលីដូចរឿងគ្រាន់តិចបាទពេលខ្លះបាទតែសម្រាប់នៅអាមេរិកឡាទីននោះចប់ហើយបាទបាទអែមជូជីជាតិបាទស៊ីដានរឿងស៊ីដានមួយមែនយូនឹងខ្ញុំបកស្រាយជូនប្រិមិត្តបាទឡើងចង់និយាយថាឡើងអស់ទឹកមាត់មិនស្ទើរទេបាទអឺឈីវបាទធ្វើម៉េចបើបាល់វាមើលវាមិនឃើញអញ្ចឹងសម្រាប់អ៊ីតាលី តកតងជាមួយបាទនឹងបាទនិយាយប្រិមិត្តយើង CPA បាទខួរក្បាលនេះបាទអត់សូវដើរល្អសោះបាទអេសាឡាគេពងល្អហើយសាឡាលេងលើនេះម៉ោង8នឹងសាឡាលេងហើយបាទ PG មានមិនបាទវុធី using មិនមានអីគាត់បាទបាទនឹងហើយស៊ីដាន់បាទតកតងនឹងស៊ីដាន់បាទសំជាអត់ទេបាទស៊ីដាន់ ប្រិយមិត្តក៏លើកឡើងច្រើនដែរតាក់ទងជាមួយនឹង Manchester United យកយកមកយកស៊ីដានឥឡូវប្រិយមិត្តតើមានឯកសារមួយណាដែលបញ្ជាក់ប្រាប់ថា Manchester United ចង់បានលោកស៊ីដានដែរឬទេអត់មានទេបាទតើមានឯកសារណាមួយដែលបញ្ជាក់ថាស៊ីដាននឹងមកកាន់ Manchester United ដែរឬទេអត់មានទេតើមានព័ត៌មានព័ត៌មានលហិចលហៀងចេញមកពីខាងណាតាក់ទងជាមួយនឹងស៊ីដានមកកាន់ Manchester United ក៏អត់មានដែរលោក Fabrizio Romano ដែលគឺជាអ្នកកាសែតអ៊ីតាលីខាងផ្នែកកីឡាដ៏ល្បីបំផុត នៅក្នុងតំបន់អឺរ៉ុបក៏អត់មានព័ត៌មានតាក់ទងពីស៊ីដាននេះមកកាន់ Manchester United ដែរបាទព័ត៌មានមួយ ចំនួនខ្លះមកគេគ្រាន់តែបញ្ជាក់ថា គ្រូបង្វឹកដែលកំពុង តែ ទំនេរតែប៉ុណ្្នឹងទេបាទតាក់ទងជាមួយនឹង Manchester United យក លោកស៊ីដានខ្ញុំបាននិយាយជាច្រើនលើកច្រើនសារហើយថាពិបាកអ្វីទៅ ដែលជាពិបាកព្រោះលោកស៊ីដាននេះគាត់ហាក់បីដូចជាមិនចូលចិត្តជាមួយនឹងអង់គ្លេសទេមិនចូលចិត្តមិនមែនស្អប់ទេ គឺមានន័យថាគាត់មានប្រទេសដែលគាត់ត្រូវទៅគាត់ចង់ទៅបាទហើយមួយទៀតនោះគាត់បានរំលឹកឡើងថាគាត់ចង់ដឹកនាំម៉ាក់សៃបាទនៅក្នុងប្រទេសបារាំងបាទអញ្ចឹងមកដល់ពេលនេះសម្រាប់តាប៉ារីសសូម្បីតាប៉ារីសចង់បានលោកស៊ីដានមិនបានផង បាទអញ្ចឹង Manchester United ក៏តឹងតិចដែរបាទតឹងដែរបាទมันងាយស្រួលប៉ុន្មានទេនៅក្នុងការយកលោកស៊ីដានមកដឹកនាំ Manchester United ទម្រង់លេងនៅក្នុងប្រទេសទាំងពីរនេះគឺអត់ដូចគ្នាទេបាទ គ្រូបង្វឹកមួយចំនួនដែលជោគជ័យនៅក្នុងប្រទេសអេស្ប៉ាញនៅក្នុងអាល្លឺម៉ង់បាទបែរជាមិនសូវជាជោគជ័យទេនៅក្នុងប្រទេសអង់គ្លេសបាទក៏ព្រោះតែរបៀបរបបនៅក្នុងការលេងគឺអត់ដូចគ្នាទេបាទហើយប្រិយមិត្តសួរអំពីលោកស៊ីដានមកមែនយូដូចជម្រាបជូនប្រិយមិត្តចឹងគ្មានព័ត៌មានជាក់លាក់ណាមួយដែលស៊ីដានមកកាន់ Manchester United នោះទេ ហើយក៏ដូចជាមិនមានព័ត៌មានណាដែលបញ្ជាក់ថាស៊ីដានគឺធ្លាប់មានតំណែងតំណងជាមួយនឹង Manchester United គឺអត់មានតតែសោះ ព័ត៌មានចុងក្រោយ គឺគ្រាន់តែនិយាយថា Zidane អាចនឹងមកប្រសិនបើ Cristiano Ronaldo គាត់បាទព្យាយាមតាក់ទងទៅលោក Zidane តែប៉ុណ្្នឹងឯងបាទនឹងមកប្រសិនបើ Cristiano Ronaldo តាក់ទងទៅលោក Zidane បញ្ចុះបញ្ចូលលោក Zidane ឲ្យមក Manchester United ប៉ុន្តែអ្វីទៅដែលជាភាពទាំងទឹះគឺលោក Ole Gunnar Solskjaer គាត់មានភាពជិតស្និទ្ធជាមួយនឹង Glazer ដែលជាប្រធានជាបើម្ចាស់ក្លឹប Manchester United បាទប្រសិនបើគ្រូបង្វឹកផ្សេង Manchester United គេដេញយូរណាស់ទៅហើយប៉ុន្តែនេះគឺសូសជាបាទគាត់ដឹកមករយៈមកនេះសួរថាតើមានផ្លែមានផ្កាដែរទេ បាទមិនមានទេសួរតែគាត់លោកសុកជាផ្ទាល់ចាយលុយច្រើនទៅគេចាយច្រើនបាទបន្ទាប់ពីចាយច្រើនយកសាន់ឆូបន្ទាប់ពីចាយច្រើនបាទបាទយកវ៉ាន់ដឺបេក បន្ទាប់ពីយកគ្រីស្ទីណូរ៉ុនដូតើមានអ្វីមានការប្រែប្រួលដែរអត់អត់មានទេចាយលុយច្រើនអត់មានអីប្រែប្រួលចុងក្រោយធ្លាក់តម្រង់លេងអន់ទៀតតែមកដល់ពេលនេះលោកសុខជានៅតែរក្សាតំណែងគាត់ដដែលអញ្ចឹងមានន័យថាភាពស្និទ្ធស្នាលរវាងលោកសុខជាហើយជាមួយនឹងមែនយូនេះគឺវាតឹងណាស់បាទមុននឹងយើងនិយាយអំពីលោកស៊ីដានយើងគួរតែលើកឡើងអំពីការបណ្ដេញលោកអូឡេសិនបាទក៏ព្រោះតែពេលនេះគឺលោកអូឡេនេះគឺមិនមានព័ត៌មានណាដែលត្រូវបណ្ដេញគាត់នោះទេ បាទហើយមកដល់ពេលនេះការទំនាក់ទំនងយើងឃើញថាមានការតាក់ទងទៅកាន់លោក Brendan Rodgers ដែលបច្ចុប្បន្នគាត់ដឹកនាំ Leicester City បាទនេះមានព័ត៌មានខ្លះបាទបើសិនជាយើងនិយាយលោកស៊ីដាននោះគឺអត់មាននោះទេបាទ